តើតម្លៃប្រាក់ដុល្លារនឹងបន្តឡើងថ្លៃដែរឬទេលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរៀបចំផែនការយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋអាមេរិកដើម្បីទប់ស្កាត់ពីបញ្ហាផ្សេងៗដែលមានផលអវិជ្ជមានទាំងផ្នែកសុខភាព និងស្មារតីគួររំលឹកឡើងវិញផងដែរថាសហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេដែលបានបិទជើងហោះហើរយន្តហោះ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន ពីមេរោគដ៏សាហាវបំផុត ក្រៅពីនោះតកតងទៅនឹងគោលនយោបាយផ្នែកសេដ្ឋកិច្ចវិញសហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមកាត់បន្ថយលើពន្ធប្រាក់ខែតាមទៀតផងលោក Donald Trump បានថែមទាំងបញ្ជាឲ្យមានការអនុវត្តគោលនយោបាយផ្នែក សេដ្ឋកិច្ចនិងហិរញ្ញវត្ថុមាននឹងការកាត់បន្ថយអត្រាការប្រាក់ដើម្បីបើកឲ្យមានឱ កាសមានការវិនិយោគបន្ថែម នៅក្នុងស្រុករួមជាមួយនឹងការបង្កើនប្រាក់ចំណូលប្រចាំខែបន្ថែមទៀតដល់ប្រជាពលរដ្ឋរបស់ខ្លួនចំណែកឯទីផ្សារពីហ៊ុនវិញគឺទទួលបាន ការអន្តរាគមជាច្រើនទាំងផ្នែកទីផ្សារ repo ផ្នែកសញ្ញាប័ណ្ណនិងមានដូចជាការទិញបានបំណុលពាណិជ្ជកម្មដែលអាចជួយសម្រួលជាច្រើនដល់ក្រុមហ៊ុន ក្នុងការទទួលបានថវិកាសម្រាប់ការទូទាត់ផ្សេងៗ។